ណិតណាស់ម្ដាយតារាសម្ដែងគង់ម៉ូនីកាពោពាកយ៉ាងក្តុកក្តួលគ្នាស្លាប់ទៅហើយស្រាប់តែបែកភ្លេងថាក្រោយពីតារាសម្ដែងគង់ម៉ូនីកា បានទទួលមរណភាពដោយសារកៀងបេះដូង កាលពីរសៀលថ្ងៃទី6ខែមិថុនាឆ្នាំ2022នោះស្រាប់តែមាន ការទម្លាយពីអុកញ៉ាហេងឡុងថាការស្លាប់របស់នាងអាចពាក់ព័ន្ធទៅនឹងករណីផ្សេងទៀត។ ជាក់ស្ដែងអុកញ៉ាហេងឡុងវិញនៅយប់ថ្ងៃទី7ខែមិថុនាឆ្នាំ2022បានទម្លាយថាព័ត៌មានក្រៅផ្លូវការមរណភាពរបស់កញ្ញាគង់ម៉ូនីកាមានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូង មិន ប្រក្រតីខ្ញុំបាទនឹងសិក្សាលំអិតអំពី បញ្ហានេះសូមវិញ្ញាណក្ខន្ធកញ្ញា ទៅកាន់សុគតិភព ក្រោយការបង្ហោះនេះរួចមកមានមតិមួយចំនួន ប្រតិកម្មប្រងព្រាតហើយឆ្លើយតបទៅអុកញ៉ាហេងឡុងថា បងជួយលុបបើបងមិនដឹងអីគ្នាមានមេរោគក្នុងក្រពះញ៉ាំថ្នាំក្រពះហើយគាត់ញ៉ាំធូរ៉េនធ្វើទុកដួលសន្លប់ក៏ជួយសង្គ្រោះមិនទាន់បើមិនដឹងឆាតមកខ្ញុំបើមិនដឹងច្បាស់សូមកំផុសប៉ះពាល់ដល់មនុស្សដែលបានស្លាប់ បន្ថែមលើនេះប្អូនរបស់តារាស្រីខាងលើនេះប្រើប្រាស់កេណនី Facebook ឈ្មោះឡុងទីបានបង្ហាញសម្បត្តិបញ្ជាក់ពីពេទ្យក្រោមផុសរបស់លោកហេងឡុងហើយប្រាប់ច្បាស់ច្បាស់ថា នេះជាសម្បត្តិចេញពីពេទ្យថាគាត់ឈឺមេរោគក្រពះជាមួយគ្នានេះប្អូនរបស់គង់ម៉ូនីកាក៏បានបញ្ជាក់នៅលើកេណនី Facebook របស់ខ្លួនដែរថាក្នុងនាមនាងខ្ញុំជាប្អូនដែលនៅជិតស្និទ្ធបំផុតរបស់គង់ម៉ូនីកាចង់ប្រាប់ថាបងម៉ូនីកាគាត់ផុតទៅ ដោយជំងឺ ប្រចាំកាយបេះដូងនិងក្រពះសូមចិត្តមនុស្សគិតអវិជ្ជមានមួយចំនួនតូចឲ្យតែឮថាស្លាប់ដោយសារជំងឺបេះដូង គឺកាំងឆ្នាំលេងគ្រឿងញៀននោះគាត់ស្លាប់ទៅហើយកុំបង្កើតរឿងឲ្យឈ្មោះអាក្រក់ដល់គាត់អីឲ្យគាត់ទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះងាកមកបដាយរបស់តារាសម្ដែងរូបនេះវិញមិនបានធ្វើការបកស្រាយអ្វីនោះទេ តែ បានបង្ហោះសារយ៉ាងក្តុកក្តួលនៅថ្ងៃទី7ខែមិថុនាឆ្នាំ2022នេះថាទៅចេញពីពេទ្យបាន2ថ្ងៃឥឡូវកូនទៅចោលម្ដាយហើយកើតជាតិណានាសូមឲ្យកើតជាកូនរបស់ម៉ែគ្រប់ជាតិ គួរបញ្ជាក់ថាតារាស្រីគង់ម៉ូនីកាចាប់ផ្ដើមមានឈ្មោះបោះសម្លេងក្រោយ សម្ដែង ក្នុង MV បទចម្រៀងរំក្រលែងចង្កេះរបស់តារាចម្រៀង Tempo ដោយសារតែរូបនាងហ៊ានស្លៀកឈុតប៊ីกิនីបង្ហាញដើមទ្រូងមូខ្លំ និងជើងដោស្រឡូនទាំងគូដ៏គួរឲ្យស្រឡាញ់នោះក្រោយមកតារាស្រីរូបនេះបានសាងស្នាដៃយ៉ាងធំមួយទៀតតាមរយៈការសម្ដែង MV ក្នុងបទចម្រៀងជូនដំណើរអូនឡើងផ្លូវ Highway របស់តារាចម្រៀងសម្លេងស្អកខេមដោយ MV មួយនេះបានចំណាយដើមទុនច្រើនបំផុតរបស់ផលិតកម្ម Galaxy Navatra MV នេះទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ព្រោះឈុតឆាកតាក់ទាញស្ទើរគ្រប់ប្លង់មានទាំងឈុតស៊ីអារម្មណ៍បាញ់ប្រហារមើលឡើងជក់ចិត្តតែគួរឲ្យស្ដាយពេលនេះតួឯកស្រី ក្នុង MV នេះ បានបាត់បង់ជីវិតទៅហើយ ហើយសពរបស់នាង កំពុងដំកល់ ធ្វើបន់នៅវត្តទួលអស់លោកចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ